โดยที่ตรงตรงจะดาโปรดทักที ញឃើញទាំងអងដែលរៀងផងឯទីស្នេហ៍លោកផែនប្រគយលោកនៅតែរយទៀតខ្លាចស្នេហ៍ពីបងត្រឹមថ្ងៃច្រាតែគាត់មកបងទៅនៃតែចាំឯងត្រង់អងតែប្រែស្រឡាប់ឡាប់ពីស្នេហ៍ស្នេហ៍យីពី អូនថ្ងៃរៀបលេងរហូតព្រិចព្រិចរំពេចទេញាបេខាងចយព្រមថ្ងៃខែទុធាមីចុងខំស្រព្រៀបដោយសួតបោផា នៅខាងនេះពីកំថាប្រយ៉ាវិណាទេបងនេះទីឈ្មោះជីទូវិតោឈ្មោះមិនទេ ស្មាតោវិថាពោវិជួបនេះខោអីយ៉ាទេមិនថ្ងៃលេខ ជួបគ្នាទំពូកមេទូកតែពីមិនបានទេផលទីបុកមុតទី คนที่ดีของนี้บอกได้ที่สปอยสปอยโทวีជួបគ្នាទៅគូពេលរូបថែវទីមិនតាដល់នេះគុំគុំនេះនៃស្នា តនៃទន្លេកន្លែងគូស្រែលត់មក ជាទូប្រដីខ្ញុំនេះយល់អយដែលទៅដល់នេះទៀតតែបោះស្រីជាទូប្រដីខ្ញុំនេះយល់អយដូចដូចគំនិតស្រីក៏ ៀបថយក្នុងរឿងស្នេហាយូវីយូលីត្រជានេះលក្ខយល់រំលាយរកទៅខ្លាយតែពីកលិកា ហត់ដល់ខាងនេះមិនមែនមានចិត្តមកតែខ្ញុំទៀតទៀតនេះគូខ្ញុំតែព្រមឯកព្រោះនេះដល់ខាងនេះមិនមែនមានចិត្តមកឲ្យខ្ញុំទៀតទៀតនេះជាទៀតជួបហើយចិត្ត